ជំរាបសួរប្រិយមិត្តទាំងអស់គ្នាជួបគ្នាសាជាថ្មីទៀតហើយលើប្រធានបទថ្មី ប៉ុន្តែនៅក្នុងកន្លងចាស់ជាកន្លង ក្នុងការសាងផ្លូវទៅរក ខ្លួនឯងទៅរកសុភមង្គលនិងភាពជោគជ័យរបស់ខ្លួនឯងចាអញ្ចឹងខ្ញុំបានធ្វើវីដេអូមុនមុនតែតនថាធ្វើមកយ៉ាងឯងរកខ្លួនឯងឃើញស្វែងរកខ្លួនឯងបានទៅដល់ខ្លួនឯងពិតប្រាកដគឺត្រូវចេះស្រឡាញ់ខ្លួនឯងណានៅក្នុងត្រូវចេះស្រឡាញ់ខ្លួនឯងខ្ញុំបានលើកឡើងទាំងពីអឺស្រឡាញ់ខ្លួនឯងតាមរបៀបណាដែលមានវិធីសាស្ត្រតាមជំហានជំហានរបស់វាក្នុងការស្រឡាញ់ខ្លួនឯងឥឡូវនេះប្រធានបទថ្មី គឺថា រៀនគ្រប់គ្រងកំហឹងទាំងអស់គ្នាតើយើងធ្វើបែបណាអាចគ្រប់គ្រងកំហឹងរបស់យើងបានអឺមុននឹងរៀនថាយើងធ្វើយ៉ាងណាអាចគ្រប់គ្រងកំហឹងខ្លួនឯងបានខ្ញុំសូមរំលឹកឡើងវិញថាការគ្រប់គ្រងកំហឹងមិនមែនមានន័យថាមិនឲ្យខឹងមិនមែនមានន័យថាឲ្យចោះចាញ់គេណាឲ្យគេជន់ឈ្លីយើងតាមចិត្តទេណាហើយក៏មិនមែនមានន័យថាទប់ទ្រាំកុំខឹងទ្រាំគ្រប់បែបយ៉ាងទុកនៅក្នុងទ្រូងមិនមែនទេណា ចា៎អឺមុននឹងចូលទៅដល់វីដេអូនៃប្រធានបទនៅក្នុងការគ្រប់គ្រងកំហឹងនេះខ្ញុំសូមអរគុណសាជាថ្មីអរគុណអ្នកដែល subscribe នៅក្នុង channel YouTube របស់ខ្ញុំនេះ ហើយនឹងអ្នកដែល follow នៅលើ page Facebook របស់ខ្ញុំដែលទាំងពីរឈ្មោះ ដូចគ្នាមេរៀនជីវិតចា Life Lessons គឺខ្ញុំអរគុណច្រើនមែនតើការដែលអ្នកទាំងអស់គ្នា follow ខ្ញុំឬក៏ subscribe នេះវាបញ្ជាក់ឲ្យឃើញថាអ្វីដែលខ្ញុំចែករំលែកទៅគឺមានផលប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាតែអញ្ចឹងបើមិនទាន់ subscribe ទេកុំភ្លេច subscribe ផងណាចាអឺហើយបើមិនតន់ follow នៅលើ Facebook ក៏សូមអញ្ជើញ follow ហើយ like page របស់ខ្ញុំនៅលើ Facebook ផងអរគុណច្រើនចាអញ្ចឹងយើងបាយមក topic របស់យើងវិញក្នុងថ្ងៃនេះយើងនឹងអឺ និយាយ topic ថ្មីមួយពាក់ព័ន្ធទៅនឹងការគ្រប់គ្រងកំហឹងខ្លួនឯងអញ្ចឹងការគ្រប់គ្រងកំហឹងមានន័យថាម៉េចការគ្រប់គ្រងកំហឹងមានន័យថារៀនខន្តីរៀនខន្តីខន្តីនៅក្នុងធម៌ព្រះពុទ្ធមិនមែនមានន័យថាទ្រាំទេមិនមែនមានន័យថាអត់ហើយមិនតបមិនតមិនអឺតបទៅវិញនៅអ្វីដែលគេធ្វើដាក់យើងនោះទេណាខន្តីមានន័យថារៀនដកថយមួយជំហាន ដើម្បីយើងតបតទៅវិញដោយគ្មានការស្ដាយក្រោយអូខេគឺរៀនធ្វើម៉េចថយមួយជំហានសិនរៀនធ្វើម៉េចគិតបន្តិចសិនហ្នឹងហើយយើងហៅថាខន្តីអូខេគ្រប់គ្រងកំហឹងមួយទៀតមានន័យថាយើងពន្លត់ភ្លើងណាខឹងចោះបន្តខឹងទៀតចោះប៉ុន្តែកុំហឹងកុំខឹងដោយមានភ្លើងកុំហឹងនឹងឆាបឆេះពេញខ្លួនអូខេណាហើយការអឺរៀនគ្រប់គ្រងកំហឹងមួយទៀតគឺយើងរៀន ការពារចិត្តរបស់យើងការពារខ្លួនឯងកុំឲ្យរបួសដោយសារតែភ្លើង កំហឹងការពារខ្លួនឯងកុំឲ្យសោយសោកដោយសារតែទុកដែលភ្លើងកំហឹងនោះ បង្កមកឲ្យយើងអូខេចាចុងក្រោយរៀនពន្លត់ភ្លើងកំហឹងនេះរៀនគ្រប់គ្រងកំហឹងនេះគឺដើម្បីឲ្យយើងធ្វើការសម្រេចចិត្តមួយដែលជាការសម្រេចចិត្តគ្មានការស្ដាយក្រោយពេលខ្លះអ្នកខ្លះសម្រេចចិត្តពេលខឹងដល់ពេលសម្រេចចិត្តរួចហើយ អង្គុយស្ដាយក្រោយណាអង្គុយស្ដាយក្រោយថាវាមិនមែនជាការសម្រេចចិត្តពិតប្រាកដរបស់ខ្លួនចាអញ្ចឹងយើងមើលទាំងអស់គ្នាថាតើអ្វីទៅ ជាការខឹងអ្វីទៅជាកំហឹងកំហឹងឬក៏ការខឹងនេះវាគឺជា អារម្មណ៍របស់យើង ជាអារម្មណ៍ក្រេវក្រោធជាអារម្មណ៍អន្ទះសារចេញមក ជាអារម្មណ៍ដែលជះចេញមកនៅពេលដែលចិត្តយើង ត្រូវបានប៉ះពាល់ដោយអ្វីមួយដែលយើងមិនពេញចិត្ត អូខេវាមិនបានដូចចិត្តយើងពាក្យសម្ដីរបស់អ្នកណាម្នាក់ដែលវាប៉ះពាល់ដល់ជំរឿចិត្តរបស់យើងដំបៅដែលធ្លាប់មានជាដើមអញ្ចឹងអារម្មណ៍ខឹងនេះ វាកើតពេញពីចិត្តដែលទទួលការប៉ះពាល់នោះណាវាក្រើក្រោតវាវាខឹងខ្លាំងបញ្ចេញមកដូចភ្លើងឆេះសន្ធោសន្ធៅអញ្ចឹងមួយទៀតដែលខ្ញុំសូមបញ្ជាក់គឺថា កំហឹងវាគឺជា លក្ខណៈធម្មជាតិរបស់មនុស្សសត្វ ប្រហែលជារុក្ខជាតិក៏ចេះខឹងដែរណាចាអញ្ចឹងឲ្យតែភាវៈមានជីវិត គឺចេះខឹងភាវៈមានជីវិតគឺមានចិត្តភាវៈមានជីវិតគឺមានអារម្មណ៍អាចទទួលការប៉ះទង្គិចអញ្ចឹងវាមិនមែនជារឿងថាខ្លួនឯងនឹងមិនសមជាមនុស្សខ្លួនឯងនឹងមិនសមនឹងរស់នៅ ដែលខឹងដែលក្រោធដែលមានកំហឹងឯងវាជារឿងធម្មតា វាគឺជាធម្មជាតិនៃភាវៈមានជីវិតឲ្យតែមានជីវិតគឺចេះខឹងហើយអូខេ ប៉ុន្តែយើងនឹងរៀនទាំងអស់គ្នាថាតើយើងធ្វើយ៉ាងម៉េចខឹងដោយមិនមានភ្លើងឆេះគ្រប់កន្លែងណាអាកំហឹងនេះវាចេញពីចិត្តយើងណាវាបង្កចេញទៅជាអារម្មណ៍ខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ហើយពីស្ថានភាពមួយទៅស្ថានភាពមួយអូខេអ្នកខ្លះពេលដែលគាត់ខឹងណាគាត់ ទុះចេញទៅក្រៅក្រេវក្រោតណាបញ្ចេញចេញទៅក្រៅបោះបោកអីវ៉ាន់បោះបោកអឺអ្វីដែលនៅក្បែរខ្លួនធ្វើឲ្យបង្ករបួសស្នាមដល់មនុស្សសត្វរុក្ខជាតិទៀតប៉ះផ្កាបោចផ្កាប៉ះដើមឈើបោចដើមឈើជាដើមណាអ្នកខ្លះទៀតគឺគាត់ខឹង ដោយបង្កការឈឺចាប់បកមកខ្លួនឯងវិញណាគឺមានអារម្មណ៍ទុកសោកសោយសោកថាខ្លួនឯងល្អមិនគ្រប់គ្រាន់មិនទោសខ្លួនឯងថាមកពីខ្លួនឯងអញ្ចឹងបានជាគេចេះតែមើលងាយអីនឹងជាដើមនេះក៏ជានេះគឺជាលទ្ធផលនៃការចិញ្ចៀកំពីកំហឹងរបស់យើងដែរណាអញ្ចឹងអ្នកខ្លះទៅទៀតខឹងរហូតដល់ធ្វើបាប ខ្លួនឯងណាខឹងគេប៉ុន្តែធ្វើបាបខ្លួនឯងនៅពេលដែលគេប្រើពាក្យប៉ះពាល់ទៅតូចចិត្តណាត្រឡប់មកវិញធ្វើបាបខ្លួនឯងមិនហ៊ាន ចេញទៅបច្ចេញដាក់គេបែរជាបច្ចេញដាក់ខ្លួនឯងពេលដែលមានឱកាសណាមួយណាអញ្ចឹងទាំងនេះសុទ្ធតែជាកំហឹងអឺខ្ញុំចាំបានថានៅពេលខ្ញុំមើលយើងហៅថាមិនធម្មទេស ធម្មទេសរបស់ដាឡៃឡាម៉ា អឺចង់ប្រាប់ថាខ្ញុំមិនមែនពុទ្ធសាសនិកជនទេណាខ្ញុំគឺជាមនុស្សអត់មានសាសនាចេះអត់មានកាន់សាសនាណាទាំងអស់តែគ្រប់គ្រប់សាសនាឲ្យតែសាសនាគឺគឺគឺគឺនាំមនុស្សទៅរកផ្លូវល្អដូច្នេះខ្ញុំអត់ដែលខ្វល់ថាអ្នកណាកាន់សាសនាអីអ្នកណាធ្វើអីតែសម្រាប់ខ្ញុំខ្ញុំអត់មានកាន់សាសនាអីទាំងអស់អឺចេះអូខេខ្ញុំលើកឡើងពីធម្មទេសបោះដឡៃឡាម៉ាគឺលោកបានមានសន្តិការថាអឺកំហឹងគឺជាទុកមនុស្សទាំងអស់ អត់ដែរជឿទេថាកំហឹងគឺជាទុកមនុស្សតែងគិតថាកំហឹងគឺជាការដែលយើងចេះចេញទៅការជាភ្លើងដែលយើងចេះចេញទៅការមិនមែនជាទុករបស់ខ្លួនឯងទេប៉ុន្តែដាឡៃឡាម៉ាបានមានសន្និកាថាកំហឹងតាមពិតទៅជាទុក ណាពេលដែលយើងខឹងពេលដែលយើងក្រេវក្រោតវាคล้ายទៅជាភ្លើងឆេះសន្ធោសន្ធៅដែលយើងខ្លួនឯងនឹងឯងនឹងរង នៅទុកសោក នៃភ្លើងឆេះសន្ធោសន្ធៅនោះណាទោះជះចេញទៅក្រៅឬក៏លេបទុកក្នុងចិត្តគឺលេបភ្លើងជះចេញទៅក្រៅគឺជះភ្លើងបន្ទាប់មកយើងនឹងទទួលទុកសោកដែលបង្កដោយកំហឹងនោះណាកំហឹងគឺបង្កភាពឈឺចាប់នៅក្នុងចិត្តរបស់យើងអញ្ចឹងបើសិនជាយើងចង់បានសុខ យើងចង់រស់ឆ្ងាយពីទុក្ខរស់ឆ្ងាយពីអឺតុនកម្មផ្លូវចិត្តអស់ហ្នឹងគឺយើងក៏ត្រូវតែរៀនក្នុងការរំដោះខ្លួនចេញពីកំហឹងដោយរៀនក្នុងការរំដោះខ្លួនចេញពីទុក្ខអញ្ចឹងចំណុចមួយទៀតដែលអ្នកទាំងអស់គ្នាត្រូវដឹង ចាអារម្មណ៍ខឹងនេះគឺបើយើងកាន់តែផ្ដោតលើវាយើងកាន់តែខំប្រឹងតោងឲ្យជាប់នៅនៅចិត្តខឹងអារម្មណ៍ខឹងនេះវាកាន់តែចាក់ឫសជ្រៅវាកាន់តែរីកធំឡើងវាកាន់តែឆេះសន្ធោសន្ធៅនៅក្នុងទ្រូងរបស់យើងអូខេអញ្ចឹងបើសិនជាយើងចេះធ្វើអារម្មណ៍បែបណាយើងចេះនាំចិត្តរបស់យើងបែបណាឲ្យគិតឆ្ងាយពីកំហឹងនេះឲ្យនៅ ឆ្ងាយពីភ្លើងនេះអាភ្លើងនោះក៏វារៀងរលត់ទៅដល់ឯងដែរយើងកាន់តែគិតទៅវាយើងកាន់តែខឹងយើងកាន់តែ អឺផ្ដោតខ្លួនឯងជាមួយនឹងអារម្មណ៍ខឹងនោះយើងកាន់តែខឹងថែមទៀតអូខេហើយអ្នកខ្លះដល់ពេលគាត់ផ្ដោតរឿងខឹងរហូតជាប់ទៅគឺគាត់ អាចទាយទុកមុនទៀតទាយខឹងទុកមុនអ្នកទាំងអស់គ្នាធ្លាប់ហ៎ពេលនិយាយទាយទាយខឹងទុកមុនចឹងអស់សំណោចដែរចេះធ្លាប់អត់គឺទាយទុកមុនថាខ្លួនឯងនឹងខឹងទីហោថាគេបបួលទៅលេងកន្លែងណាមួយ គឺទាយទុកមុនឲ្យស្រេចអូយមិនចង់ទៅទេកន្លែងហ្នឹងនឹកឃើញដល់អនុសាវរីយ៍ចាស់ហ្នឹងច្បាស់ជាខឹងមួម៉ៅតបប្រមល់ទៀតទេអត់ទៅទេឬមួយក៏គេប្របួលទៅថាទៅញ៉ាំអីទៅជួបទៅមានគ្នាប្រហែលអ្នកប្រហែលអ្នកនៅក្នុងនោះមានចំណោមអ្នកដែលយើងអត់ចូលចិត្តមិនទៅទេ តែទៅជូបនាងហ្នឹងណាស្អប់សំដីវានិយាយមិនដឹងអីនាំតែខឹងមួម៉ៅអត់ប្រយោជន៍ទេហ្នឹងហើយដែលខ្ញុំហៅថាគឺទាយຕົកទៅទៀតណាទាយទាយដឹងទៅទៀតថាអនាគតខ្លួនឯងនឹងខឹងមិនមែនខឹងត្រឹមនៅនៅ ក្នុងអតីតកាលខឹងនៅក្នុងបច្ចុប្បន្នកាលឯខឹងរហូតទៅដល់អនាគតកាលទៀតអូខេចឹងអញ្ចឹងហើយយើងត្រូវរៀនណារៀនពន្លត់ភ្លើងកំហឹងនេះចាអ្នកខ្លះអឺពេលដែលគាត់អត់ចេះរៀនគ្រប់គ្រងកំហឹងរបស់គាត់វាមានជំរើសដូចជា ពេលខឹងមកចេញទៅក្រៅឬក៏ពេលខឹងលេបទុកលេបទុកទៅវាធ្វើឲ្យយើងនឹងក្តៅក្រហាយនៅក្នុងខ្លួនយើងជះចេញទៅក្រៅវាបង្ករបួសស្នាមឲ្យអ្នកផ្សេងជួនកាលណាអ្នកខ្លះពេលដែលខឹងពេកទៅបង្កទៅជាអំពើហិង្សាក្នុងគ្រួសារបង្កទៅជាការវាយកូនវាយប្តីវាយប្រពន្ធបែកចានបែកឆ្នាំងបែកពីងអស់ដុតទេចោលទៀតចាអញ្ចឹងនេះគឺជាលទ្ធផលដែលចេញមកពីកំហឹងដល់ពេលរួចហើយតាំងសួរខ្លួនឯងថាបាន អីមកវិញ ឬមានពាក្យចាស់ដែលថាខឹងខុសខឹងខាតណាខឹងខុសខឹងខាតខឹងមកឆាវវាយកូនរួចហើយអង្គុយស្ដាយក្រោយខឹងមកឆាវវាយពីងបែកអស់រួចហើយសួរថាបានអីត្រង់ទឹកទុកទៀតណាខឹងមកឆាវដុតផ្ទះចោលរួចហើយបាត់សួរថាអើយអញឲ្យទៅនៅណាបែបសុំវត្តលោកឯងមើលទៅមែនទេចាអញ្ចឹងនេះហើយយើងហៅថាខឹងខុសខឹងខាត សំណួរដែលយើងតែងតែសួរសួរខ្លួនឯងជាប្រចាំថាអូយខឹងទៅហើយបានអីមកវិញ តែទ្រាំវាមិនបានគិតមិនណា វាមិនបានអីមកវិញតែបើបានបញ្ចេញទៅវាធូរទ្រូងខ្លះណាបើមិនអញ្ចឹងទៅទ្រាំវាមិនបាន តែសំណួរវានៅតែកើតឡើងដដែលថាខឹងហើយទៅវាបានអីមកវិញចាគឺថាវាបានអីមកវិញណាតែវានៅតែអត់មានចម្លើយទេណាចំណុចមួយដែលដែលខ្ញុំរំលឹកដែលជាពីធម្មទេសនៃដាឡៃឡាម៉ាឡើងវិញថាកំហឹងការខឹងគឺជាទុកសោក ចាការខឹងគឺជាទុកសោកគឺជាការឈឺចាប់សម្រាប់យើងខ្លួនឯងយើងដែរសម្គាល់ឃើញអត់ពេលដែលយើងខឹងខឹងរួចហើយបើបានបញ្ចេញទៅក្រៅឬក៏មិនបានបញ្ចេញទៅក្រៅក៏ដោយដែរប៉ុន្តែការខឹងនោះវានឹងធ្វើឲ្យយកអ្នកខ្លះគឺឈឺក្បាលស្ទើរតែព្រុសផ្ទុះបែកខ្ញុំធ្លាប់ណាខ្ញុំធ្លាប់ការពេលដែលខ្ញុំអត់ចេះគ្រប់គ្រងកំហឹងខ្លួនឯងពេលដែលខ្ញុំខឹងម្ដងម្ដងគឺខ្ញុំឈឺក្បាលដូចខ្សែភ្លើងឆក់ចឹងមកចំហៀងក្បាលតាំងពីភ្នែកនេះរហូតដល់កញ្ចឹងកខាងក្រោយណាគឺដូចខ្សែភ្លើងគេ គេហៅថាចរន្តភ្លើងរត់នៅក្នុងនឹងឈឺស្ទើរតែផ្ទុះបែកចាអញ្ចឹងពេលយើងខឹងយើងបង្កការឈឺចាប់នោះឲ្យខ្លួនឯងការឈឺចាប់ទាំងផ្លូវកាយទាំងផ្លូវចិត្តចិត្តក៏មិនស្ងប់កាយក៏ឈឺក្បាលប្រេះស្ទើរឈឺស្ទើរប្រេះភ្នែកនឹងវាស្ទើរតែផ្ទុះចេញមកក្រៅទ្រូងនេះវាក្តៅស្ទើរតែតែប្រេះធ្លាយបែកផ្ទុះចេញ ទៅក្រៅចាអញ្ចឹងនេះហើយគឺជាទុកសោកដែលបង្កដោយកំហឹង ចំណុចមួយទៀតដែលខ្ញុំបានសម្គាល់ឃើញឬក៏យើងខ្លួនឯងក៏សម្គាល់ឃើញណាយើងសម្គាល់ឃើញគ្រប់គ្នាថា នៅ ពេលដែលមនុស្សយើងខឹងណាគាត់ក៏ចាប់ផ្ដើមរកដំណោះស្រាយហើយដំណោះស្រាយនោះវាអត់ដូចគ្នាទាំងអស់ទេដំណោះស្រាយខ្លះនាំយើងឲ្យបានប្រសើរឡើងដំណោះស្រាយខ្លះគឺវានាំឲ្យកាន់តែពិបាកជាងមុនថែមទៀតអ្នកខ្លះគាត់ពេលដែលខឹងទៅផឹកផឹកដើម្បីបន្ធូរកំហឹង ផឹកដើម្បីបំភ្លេចកំហឹងពេលខ្លះផឹកហើយវាមិនភ្លេចកំហឹងទេវាទៅ ជានាំឲ្យបញ្ចេញកំហឹងលើសពីអ្វីដែលខ្លួនឯងអាចគ្រប់គ្រងបានទៅទៀតណាអញ្ចឹងវាបង្កឲ្យមានការស្ដាយក្រោយអ្នកខ្លះគាត់ខឹងគាត់នឹងថាដោះស្រាយមិនខ្មិចមានតែលេបថ្នាំឲ្យដេកលក់ទៅណាដេកលក់ទៅ ភ្លេចខឹងទៅស្អែកឡើងវាធូរចិត្តហើយណានេះគឺថាបានស្រាក់សម្រាប់បន្តិចអញ្ចឹងណាចាអ្នកខ្លះទៅគាត់ ខឹងហើយដេកអង្គុយយំជេរបន្ទោសខ្លួនឯងណាដេកយំខកចិត្តតូចចិត្តដោយសារតែគេមើលងាយខ្លួនឯងដោយសារអីជាដើមណាអ្នកខ្លះទៅគាត់ខឹងអញ្ចឹងគាត់ទៅ បញ្ចេញកំហឹងដោយរត់ហាត់ប្រានដោយវាយបាវខ្សាច់ណាធ្វើម៉េចឲ្យវាបានធូរទ្រូងឬក៏ទៅស្រែកនៅលើ ភ្នំឡើងភ្នំឲ្យខ្ពស់ស្រែកឲ្យអស់ដើម្បីឲ្យបញ្ចេញធម្មពលអាក្រក់ហ្នឹងចេញមកក្រៅអីចឹងណាអ្នកខ្លះទៅគាត់ទៅស្រែកនៅមាត់សមុទ្រអីចឹងទៅប៉ុន្តែការធ្វើបែបនេះ វាបាន ត្រឹមតែ បន្ថយបន្តិចតែប៉ុណ្ណោះវាបានត្រឹមតែបន្ថយធ្វើឲ្យធូរស្រាលបន្តិចបន្តួចប៉ុន្តែវាអត់បានពន្លត់ភ្លើងកំហឹងនោះពិតប្រាកដទេពេលខ្លះវានៅតែត្រឡប់មកវិញដដែលដដែលដដែលអារឿងខឹងចាស់ហើយហ្នឹងអារឿងចាស់នោះនៅតែត្រឡប់មកឲ្យខឹងវិញដដែលណាអញ្ចឹងយើងនឹងមើលទាំងអស់គ្នា ថាតាយើងធ្វើយ៉ាងម៉េចទៅអាចអឺ ពន្លត់ភ្លើងកំហឹងរបស់អ្នកគ្នាបានសម្គាល់ឃើញហើយឬនៅ ថា អ្វីដែលខ្ញុំនិយាយគឺខ្ញុំប្រើពាក្យខឹងនេះវាពាក់ព័ន្ធទៅនឹងអារម្មណ៍ហើយនឹងចិត្តអូខេខ្ញុំចង់សរុបឡើងវិញគឺចង់បញ្ជាក់ប្រាប់ថាខឹងគឺជាទង្វើរបស់ចិត្តយើងអូខេអ្នកទាំងអស់គ្នាតែងតែគិតថា កំហឹងគឺបង្កដោយអ្នកដតីកំហឹងគឺបង្កឡើងដោយសម្ដីរបស់អ្នកណាម្នាក់កំហឹងគឺបង្កឡើងដោយទង្វើរបស់អ្នកណាម្នាក់ប៉ុន្តែអ្នកទាំងអស់គ្នាយល់ខុសហើយ កំហឹងគឺជា ប្រតិកម្មនៃចិត្តរបស់យើងគឺជាប្រតិកម្មតបនៃចិត្តរបស់យើងទៅនឹងទង្វើរបស់អ្នកណាម្នាក់ឬក៏ទៅនឹងសម្ដីរបស់អ្នកណាម្នាក់ឬក៏ទៅលើស្ថានភាពអីមួយណាតាមពិតកំហឹងគឺចិត្តរបស់យើងទេជាអ្នកបង្កើតណានៅពេលដែលយើង ជួបនឹងស្ថានភាពនោះឬសម្ដីនោះ ជួបនឹងមនុស្សបែបនោះជួបនឹងទង្វើរបស់មនុស្សបែបនោះដែលប៉ះពាល់ដល់ចិត្តយើងណាចិត្តយើងជាវាបង្កើតជាកំហឹងចេញមកវាបង្កើតជាកម្ដៅចេញមកណាគឺអ្វីអ្វីចេញពីចិត្តយើងទាំងអស់ទើបយើងដឹងថាខ្លួនឯងមានអារម្មណ៍ខឹងអូខេអញ្ចឹងនៅពេលដែលយើងចាប់ដើម មានចិត្តខឹងនេះហើយចិត្តរបស់យើងមានប្រតិកម្មតបហ្នឹងហើយគឺចិត្តយើងវាបង្កើតណានៅធម្មពលក្តៅធម្មពលអវិជ្ជមានដុតនៅក្នុងទ្រូងរបស់យើងធ្វើឲ្យអារម្មណ៍នោះវាក្រើក្រោតវាក្តៅក្ហល់ក្ហាយចេញមកខាងក្រៅចិត្តគឺជារបស់យើងដូច្នេះយើងអាចគ្រប់គ្រងវាបាន យើងអាចគ្រប់គ្រងកំហឹងនេះបានយើងអាចធ្វើឲ្យចិត្តរបស់យើងពន្លត់ភ្លើងដែលវាបង្កាត់ចេញនោះមកបានរាល់ពេលដែលចិត្តមានប្រតិកម្មបកទៅនឹងទង្វើណាមួយបកទៅនឹងសម្ដីណាមួយបកទៅនឹងស្ថានភាពណាមួយដែលមិនដូចចិត្តរបស់ខ្លួនឯងណាចិត្តវានឹងបង្កបង្កាត់ចេញជាភ្លើងណាភ្លើងនោះគឺជាធម្មពលក្តៅជាធម្មពលអវិជ្ជមានចេះចេញមកអញ្ចឹងយើងនឹងបង្រៀនចិត្តរបស់យើង ធ្វើការងារជាមួយចិត្តរបស់យើង ដើម្បីឲ្យចិត្តរបស់យើងខឹងចោះណាគ្មានអ្នកណាមិនអាចខឹងបានទេអញ្ចឹងខឹងចោះប៉ុន្តែខឹងដោយកុំបង្កាត់ភ្លើងកំហឹងចេញមកខឹងដោយកុំបង្កធម្មពលក្តៅនៅ ក្នុងខ្លួនរបស់យើងអញ្ចឹងដើម្បីដឹងថា យើងអាចធ្វើយ៉ាងម៉េចបានដើម្បីគ្រប់គ្រងចិត្តរបស់យើងកុំឲ្យបង្កាត់ភ្លើងក្តៅនោះចេញមកយើងត្រូវដឹងថាតើហេតុអីបានជាទង្វើនោះសម្ដីនោះ ទីកន្លែងនោះស្ថានភាពនោះ វាបង្កឲ្យចិត្តរបស់យើងខឹងបានណាទី1ចិត្តរបស់យើងខឹងដោយសារតែយើងចិញ្ចឹមកំហឹងនោះតាំងពីអតីតកាលដ៏វែងឆ្ងាយរបស់យើងយើងស្ពាយមកជាប់ខ្លួនរហូតទុកក្នុងអតីតកាលបច្ចុប្បន្នកាលរបស់យើងណាកំហឹងនោះអត់ដែលបានអឺព្យាបាលកំហឹងនោះអត់ដែលបានរំសាយចេញអញ្ចឹងវាវានៅតែកលើ គ្នាកលើគ្នាយូរទៅណាវាคลายទៅជា អឺមូលដ្ឋានគ្រឹះនៃកំហឹងនៅក្នុងខ្លួនយើងណាមានន័យថាពាក្យសម្ដីរបស់គេឬក៏ទង្វើរបស់គេឬក៏ស្ថានភាពណាមួយដែលកើតឡើងនោះវាហាក់ដូចជាមានដៃសបនិមិត្តមួយដៃអរូបីមួយចូលទៅដល់ចុចចំអាកុងតាក់កំហឹងនឹងហ្មងគាត់ទៅចុចពីផ្ទុះហ្មងចាអាហ្នឹងគឺជាអ្វីដែលនៅក្នុងចិត្តរបស់យើងជារបួសជាដំបៅចាស់ដែលមាននៅក្នុងចិត្តរបស់យើងរួចទៅហើយចាចំណុចទី2គឺផ្លូវចិត្តរបស់យើងដែរ ដែលយើងឲ្យអំណាចទៅគេ ក្នុងការដែលឲ្យគេមានអធិបុលធ្វើឲ្យយើងខឹងបានចេះជាងដែលឲ្យអំណាចមកខ្លួនឯងក្នុងការគ្រប់គ្រងចិត្តរបស់ខ្លួនឯងថាឲ្យខឹងដោយរបៀបណា អំណាចនោះគឺនៅនឹងគេទាំងអស់នៅពេលដែលគេនិយាយថាអើយស្លៀកពាក់ដូចឈួតចឹងខឹងឆេវណានៅពេលដែលគេនិយាយថាប៉ុណ្ណឹងក៏ធ្វើមិនកើតដែរណាគ្មានបានការអីខឹងឆេវនៅពេលដែលគេនិយាយថា រូបរាងអញ្ចឹងណាវាគ្មានអាណាស្រឡាញ់ទេខឹងឆេវអូខេមានន័យថាយើងឲ្យអំណាចនោះទៅគេយើងឲ្យអំណាចទៅគេ ជាអ្នកមានអធិបុលនៅលើ ចិត្តរបស់យើងឲ្យផ្ទុះឲ្យខឹងឲ្យក្រេវឲ្យក្រោតកម្រិតណាណាអញ្ចឹងនេះគឺជាអ្វីដែលពាក់ព័ន្ធនឹងចិត្តរបស់យើងដែរណាទី3គឺយើងមិនច្បាស់នៅគុណតម្លៃរបស់ខ្លួនឯងពេលដែលយើងមិនច្បាស់នៅគុណតម្លៃរបស់ខ្លួនឯងឲ្យតែគេនិយាយមកប៉ះពាល់គុណតម្លៃនោះ គឺយើងប្រកាសជាផ្ទុះប្រកាសជាឆេវភ្លាមហ្នឹងណាវាវាប្រហាក់ប្រហែលគ្នាទៅនឹងចំណុចទី2ដែលយើងឲ្យអំណាចទៅគេដែរប៉ុន្តែចំណុចទី3វាផ្ដោតមកខ្លួនឯងទៀតថាខ្លួនឯងជឿជាក់លើគុណតម្លៃរបស់ខ្លួនឯងប៉ុណ្ណាប្រសិនបើយើងជឿជាក់លើគុណតម្លៃរបស់យើងទោះបីជាគេនិយាយមិនខ្ចក៏យើងអត់ខ្វល់ដែរចំណុចនេះមានវីដេអូដែលខ្ញុំបានធ្វើពីមុនរួចទៅហើយពាក់ព័ន្ធទៅថាធ្វើជាកញ្ចក់ឆ្លុះខ្លួនឯងសាងគុណតម្លៃឲ្យខ្លួនឯងបែបណាដើម្បីធ្វើជាកញ្ចក់ឆ្លុះខ្លួនឯងបានកុំភ្លេចណាចូលទៅមើលវីដេអូនោះផងបើមិនជាមិនទាន់បានមើលនៅឡើយ ចាអញ្ចឹងយើងចូលដល់ថាតើមានវិធីអីខ្លះដើម្បីដោះស្រាយ តែយើងធ្វើទាំងណាដើម្បីគ្រប់គ្រងកំហឹងរបស់ខ្លួនឯងបានដើម្បីយើងអាចគ្រប់គ្រងកំហឹងរបស់ខ្លួនឯងបាន គឺយើងត្រូវធ្វើពីរដំណាក់កាលណាអឺដំណាក់កាលទី1គឺបន្លត់ភ្លើងកំហឹងជាបន្ទាន់ន័យថាអឺវិធីសាស្ត្របែបបន្ទាន់វិធីសាស្ត្របែបត្រូវការភ្លាមភ្លាមយើងត្រូវការភ្លាមភ្លាមគឺយើងបន្លត់ភ្លើងកំហឹងនឹងភ្លាមភ្លាម ហើយនឹងវិធីជំហានទី2ជំហានបន្ទាប់គឺធ្វើការនៅក្នុងជំរឿនៃចិត្តរបស់យើងដើម្បីពន្លត់ភ្លើងកំហឹងដែលវាមានតាំងពីអតីតកាលមកអីហ្នឹងហើយដើម្បីកសាងគុណតម្លៃនិងភាពជឿជាក់របស់យើងខ្លួនឯងវិញដែលវានៅក្នុងជ្រៅនៃចិត្តរបស់យើងប៉ុន្តែយើងត្រូវរៀនពន្លត់ភ្លើងកំហឹងលក្ខណៈបន្ទាន់សិនដើម្បីកុំឲ្យខឹងទៅវាចេះតែឆាបចេះតែផ្ទុះចេះតែឆេះភ្លាមណា ពេលដែលយើងមានឱកាសយើងធ្វើរាល់ថ្ងៃនៅផ្ទះខ្លួនយើង ដើម្បីពន្លត់ឲ្យដល់ជ្រៅនៅភ្លើងកំហឹងដែលវាមានរហូតនៅក្នុងចិត្តអញ្ចឹងយើងចាប់ផ្ដើមជំហានទី1ថាតើធ្វើយ៉ាងណាដើម្បីពន្លត់ភ្លើងកំហឹងជាលក្ខណៈបន្ទាន់ការពន្លត់ភ្លើងកំហឹងជាលក្ខណៈបន្ទាន់នេះគឺសម្រាប់ឲ្យយើងអាចមានប្រតិកម្មតបទៅនឹងការខឹងរបស់យើងដោយមានហេតុមានផលដោយមានជំហររបស់ខ្លួនឯងច្បាស់លាស់ មិនមែនបាត់បង់ចំហរបស់ខ្លួនឯងអ្នកទាំងអស់គ្នាប្រហែលជាសម្គាល់ឃើញហើយថានៅពេលយើងខឹងគឺយើងបាត់បង់ចំហរបស់ខ្លួននៅពេលដែលយើងខឹងយើងនិយាយឲ្យតែបានឈ្នះនៅពេលដែលយើងខឹងយើងរកពាក្យនិយាយឡើងឃើញអ្នកខ្លះរកពាក្យនិយាយអត់ឃើញទេអូខេពេលយើងរកពាក្យនិយាយអត់ឃើញវាកាន់តែខឹងកាន់តែខ្លាំងគេកាន់តែមាន អំណាចលើយើងកាន់តែខ្លាំងថែមទៀតណាអញ្ចឹងយើងត្រូវមានវិធីសាស្ត្រក្នុងការពន្លត់ភ្លើងកំហឹងរបស់ខ្លួនឯងដោយបន្ទាន់ជាលក្ខណៈបន្ទាន់ ដើម្បីអាចមានប្រតិកម្មតបទៅវិញឲ្យសមនឹងអ្វីដែលយើងចង់តបឲ្យដឹងខ្លួនឲ្យមានសម្បញ្ញៈឲ្យមានបញ្ញាញាណរបស់យើងនឹងបានជួយយើងក្នុងការឆ្លើយតបទៅនឹងកំហឹងនោះវិញពេលខឹងបាត់បញ្ញាអស់ហើយនិយាយទៅពួកម៉ាក់ថាស្ដាប់ម៉ាលីនដូចស្ដាប់លោកទេសដែរមានពាក្យច្រើនគឺគឺប្រហែលជាដូចនឹងដូចនឹងធម្មទេសនាមែនព្រោះអីម៉ាលីនចូលចិត្ត រៀនពីធម៌ព្រះពុទ្ធធម៌ព្រះពុទ្ធគឺជាធម៌អប់រំចិត្តណាមិនមែនជាធម៌សាពះបែបន់ដើម្បីឲ្យបានសម្រេចទេគឺជាធម៌ដែលដែលដែលរៀនអឺថែទាំចិត្តខ្លួនឯងរៀនព្យាបាលចិត្តខ្លួនឯងដល់ពេលអញ្ចឹងពេលខ្លះម៉ាលីនប្រើពាក្យដូចនៅក្នុងធម្មទេសនាអញ្ចឹងអូខេនិយាយចុះនិយាយឡើងចង់ភ្លេចតែខ្លួនឯងនិយាយដល់កន្លែងណាចាអញ្ចឹងយើងត្រឡប់មកវិញណាយើងត្រូវធ្វើបាច់គ្រប់គ្រង ដោះស្រាយជាបន្ទាន់ពន្លត់ភ្លើងកំហឹងជាបន្ទាន់ដើម្បី មានប្រតិកម្មតបទៅវិញដោយមាន បញ្ញាដោយ ប្រើបញ្ញាញាណរបស់យើងកុំឲ្យពេលដែលខឹងបាត់បញ្ញាអស់លីងណាចាអញ្ចឹងយើងត្រូវដឹង mechanism មួយត្រូវដឹងយន្តការមួយ នៃរាងកាយរបស់យើងយន្តការកំហឹងនៅពេលដែលយើងខឹង បេះដូងមកលឹងលោតញាប់នៅពេលយើងខឹងបេះដូងលោតដឹបណាញ័រហើយទ្រូងចាហើយពេលដែលយើងខឹងដង្ហើមរបស់យើងញាប់ដកដង្ហើមខ្លីៗណានេះខឹងចេញមកតែម្ដងសឹងថាគ្រាន់តែទៅហើមចេញមកវិញតាមចំមុះហ្នឹងចេញចេញភ្លើង ដូចនៀកព្រោះភ្លើងអញ្ចឹងណាចាអញ្ចឹងវាធ្វើឲ្យយើងជួបប្រទះនៅយន្តការមួយដែលរាងកាយរបស់យើងខ្វះអុកស៊ីហ្សែន នៅពេលដែលរាងកាយពេលខ្ញុំនិយាយរាងកាយគឺទាំងទាំងមូលទាំងកាយយើងទាំងមូលផលរហូតដល់ខួរក្បាលណាអញ្ចឹងនៅពេលដែលខួរក្បាលរបស់យើងខ្វះអុកស៊ីហ្សែនវាអត់មានលទ្ធភាពគិតទេខ្ញុំសំណូមពរវិញថាធ្វើយ៉ាងម៉េចឲ្យតែបានដកដង្ហើមវិញវែងមានន័យថានៅពេលដែលខឹងគេជិះជាងដល់ឲ្យខ្លួនឯងដកដង្ហើមញាត់បែបហ្នឹងគឺយើងអង្គុយចុះឬក៏ថយមួយចំហៀនឬក៏ទៅរកកន្លែងណាដែលស្ងាត់ទៅរកកន្លែងណាដែលគ្មានការរំខានហ្នឹងយើងដកដង្ហើមឲ្យវែងវែងគាត់ថា បើធ្វើបានតែប៉ុណ្ណេះហ่ะក៏ធូរទ្រូងអញ្ចឹងតាមអ្នកជំនាញផ្នែកដង្ហើមដែលភាសាអង់គ្លេសយើងហៅ sophrologist ឬមួយក៏ភាសាបារាំងយើងហៅថា sophrologue គឺជាអ្នកជំនាញខាងដង្ហើមគេមានការបង្រៀនវិធីសាស្ត្រក្នុងការដកដង្ហើមដកដង្ហើមបែបណាដើម្បីពន្លត់ភ្លើងកំហឹងជាបន្ទាន់កុំឲ្យវាឆេះហើយធ្វើម៉េចឲ្យមានអុកស៊ីហ្សែនគ្រប់គ្រាន់ទៅដល់ខួរក្បាលយើងហើយយើងបានគិតយើងត្រូវធ្វើការដកដង្ហើមតាមចង្វាក់ 4 2 8អូខេមានន័យថាដកដង្ហើមចូល ដោយមាន4តង់បានន័យថាដកដង្ហើមចូល ក្នុងកំឡុងពេល4វិនាទីទប់ដង្ហើមរបស់យើង2វិនាទីដកចូលហើយទប់នៅក្នុងទ្រូងនឹងឲ្យជាប់2វិនាទីហើយយើងបញ្ចេញដង្ហើមចេញមកវិញ8វិនាទី ប្រើការបញ្ចេញដង្ហើម 2ដងលើសពីការដកដង្ហើមចូលដើម្បីអីដើម្បីបញ្ចេញឧស្ម័នកាបូនិកឲ្យអស់ពីក្នុងខ្លួនយើងបើសិនជាអាចគឺយើងផ្ដោតអារម្មណ៍របស់យើងពេលដកដង្ហើមហ្នឹងយើងផ្ដោតអារម្មណ៍របស់យើងទៅនឹងកំហឹងនោះហើយនៅពេលដែលយើងបញ្ចេញខ្យល់មកវិញហ្នឹងណាគឺយើងអាចផ្ដោតអារម្មណ៍ទៅលើការបញ្ចេញកំហឹងគឺ 8វិនាទីដែលយើងបញ្ចេញខ្យល់មកវិញគឺយើងអាចផ្ដោតអារម្មណ៍ថាយើង កំពុងតែបញ្ចេញនៅកំហឹងរបស់យើងនោះឲ្យចេញមកវិញតាមខ្យល់ដង្ហើមរបស់យើងគឺវាអត់នៅក្នុងទ្រូងរបស់យើងទៀតទេមានន័យថាដកយកអុកស៊ីហ្សែនចូលហើយបញ្ចេញនៅភ្លើងកំហឹងដែលវាឆាបឆេះនៅក្នុងទ្រូងរបស់យើងនឹងចេញមកវិញក្នុងកំឡុងពេល8វិនាទីនោះបើសិនជាយើងអាចផ្ដោតអារម្មណ៍បែបនេះបានគឺកាន់តែប្រសើរតែបើសិនជាយើងផ្ដោតអារម្មណ៍មិនបានទេ តែសំខាន់បំផុតផ្ដោតអារម្មណ៍លើដង្ហើមធ្វើម៉េចដកដង្ហើមចូលឲ្យបាន4 4វិនាទីទប់ដង្ហើម2វិនាទី ហើយបញ្ចេញខ្យល់មកវិញ8វិនាទីជួនកាលពេលដែលយើងមកផ្ដោតអារម្មណ៍លើដង្ហើមរបស់ខ្លួនយើងយូរទៅគឺផ្លិចរឿងខឹងហ្នឹងហ្មងជួនកាលនឹកឃើញថាអូយដឹងទៅតបតមួយវាធ្វើអីទេផ្លិចចោលទៅឬមួយក៏អឺប្រើពាក្យថាអហោសកម្មចោលទៅបាននេះថាខ្លួនយើងវារលត់ណាភ្លើងកំហឹងហ្នឹងវារលត់ហើយសុំទោសមានអ្នក មានអ្នកមកទៀមសុំការថ្នាក់ថ្នម ចាបន្ទាប់ទៀតអ្វីដែលខ្ញុំចង់ផ្ដាំខ្ញុំចង់ផ្ដាំថាអឺបើធ្វើម្ដងមិនសម្រេចធ្វើតទៅទៀតណាធ្វើ2ដង ធ្វើ3ដងបើធ្វើ3ដងមិនសម្រេចធ្វើ4ដងធ្វើ4ដងមិនសម្រេចធ្វើ5ដង ហើយបើសិនជា ពេលហ្នឹងយើងទប់អារម្មណ៍មិនបានណាកុំបោះបង់ការការរៀនទប់អារម្មណ៍នេះ គឺត្រូវតែយកពេលវេលាណារៀនធ្វើជាប្រចាំ ណារាល់ពេលដែលយើងខឹងយើងធ្វើបែបនេះរាល់ពេលដែលមានកំហឹងកើតឡើង យើងរៀនគ្រប់គ្រងកំហឹងរបស់ខ្លួនឯងបែបនេះយូរយូរទៅយើងនឹងធ្វើបានសម្រេចហើយណាទៅវិញហើយគេមិនស្រួលម៉ាលីនអង្គុយលើអង្គុយលើកអីបែបហ្នឹងគេគេមិនស្រួលខ្លួនទេចាមុននឹងចូលដល់ថាយើងធ្វើបែបណាអាចដោះស្រាយបញ្ហានៅក្នុងជំរឿចិត្តរបស់យើងបានខ្ញុំចង់រំលឹកឡើង វិញ ថាខឹងនេះវាកើតមកពីអីណាខឹងទី1គឺដោយសារតែដំបៅចាស់ ដោយសារតែកំហឹងដែលយើងស្ពាយមកតាមខ្លួនតាំងពីអតីតកាលមកដល់បច្ចុប្បន្នកាលហើយជួនកាលទាយទុកទុកខឹងនៅអនាគតទៀតអាកំហឹងអស់ហ្នឹងវាវាវាវាស្តុកទុកនៅក្នុងជំរៅចិត្តរបស់យើងคล้ายទៅជាដំបៅដំបៅដែលក្រៀមតែមុខលើឯងណាប៉ះភ្លាមគឺឈឺប៉ះភ្លាមគឺឈឺសឹងថាបើថាប៉ះយ៉ាងខ្លាំងបន្តិចខ្ទុះចេញមកតែម្ដងណាហ្នឹងហើយយើងហៅថាកំហឹងដែលជាដំបៅចាស់របស់យើងណាហើយចំណុចទី2គឺយើងឲ្យអំណាចទៅគេពេកណាយើងទុកអំណាចដែលអាចធ្វើឲ្យយើងខ ខឹងដែលអាចធ្វើឲ្យយើងស្ងប់ហ្នឹងនៅលើអ្នកដតីទាំងអស់អូខេហើយនៅចំណុចទី3គឺយើង ខ្វះនៅភាពជឿជាក់នៃគុណតម្លៃរបស់យើង ដែលជាអ្វីទៅដែលជាគុណតម្លៃរបស់យើងពិតប្រកបគុណសម្បត្តិរបស់យើងពិតប្រកបយើងទុកឲ្យគេនឹងអ្នកឲ្យរហូតអ្នកនិយាយរហូតអញ្ចឹងយូរយូរទៅវាធ្វើឲ្យអ្វីៗនៅក្រៅខ្លួនយើងរហូតណាអញ្ចឹងយើងត្រូវធ្វើឲ្យមានមូលដ្ឋានគ្រឹះដែលល្អដែលរឹងមាំនៅក្នុងខ្លួនរបស់យើងនៅក្នុងចិត្តរបស់យើង វិធីសាស្ត្រទាំងនោះមានច្រើនដែលខ្ញុំនឹងជូនទៅអ្នកទាំងអស់គ្នាដែលដែលឆ្លងកាត់តាមរយៈបទពិសោធន៍របស់ខ្ញុំនិងការសិក្សាស្វែងយល់របស់ខ្ញុំមិនមែនខ្ញុំជប់ចេញមកណាវិធីសាស្ត្រទាំងអស់ហ្នឹងគឺតពាក់ព័ន្ធទៅនឹងអ្វីដែលខ្ញុំបានរៀនមើលតាមសិភៅជួបពេទ្យចិត្តសាស្ត្ររៀនមើលវីដេអូផ្សេងផ្សេងជាដើមហ្នឹងដែលជួយឲ្យខ្ញុំអាចមានវិធីសាស្ត្រក្នុងការគ្រប់គ្រងកំហឹងហ្នឹងហើយខ្ញុំយកមកចែករំលែកជាមួយអ្នកទាំងអស់គ្នាអញ្ចឹងវិធីសាស្ត្រទាំងអស់នោះមានច្រើនអ្នកទាំងអស់គ្នាអាចធ្វើទាំងអស់ក៏បាន អាចធ្វើ តែ2ឬក៏3ក៏បានអាចទៅធ្វើតែ1ក្នុងនឹងក៏បានសំខាន់គឺអ្នកនរគ្នាចូលចិត្តអីធ្វើហ្នឹងណាបើសម្រាប់ម៉ាលីនសុទ្ធតែជាវិធីសាស្ត្រដែលម៉ាលីនធ្លាប់ធ្វើស្ទើរតែទាំងអស់ដើម្បីជួយឲ្យម៉ាលីនអាចរស់នៅដោយមានសេចក្តីស្ងប់ ក្នុងវិធីសាស្ត្រទាំងអស់នោះខ្ញុំចែកចេញជាពីរទៀតវាមានវិធីសាស្ត្រដែលយើងអាចធ្វើខ្លួនឯងបាននិងវិធីសាស្ត្រដែលយើងត្រូវការជំនួយពីបច្ចេកទេសអូខេអញ្ចឹងយើងនឹងចាប់ផ្ដើមចេញពីវិធីសាស្ត្រមួយវិធីសាស្ត្រអឺតាមបែបដែលយើងអាចធ្វើខ្លួនឯងបាននៅក្នុងនោះមានច្រើនណាវិធីសាស្ត្រដែលយើងអាចធ្វើខ្លួនឯងបានហ្នឹងចាវិធីសាស្ត្រទី1 យើងអាចប្រើប្រាស់វិធីសរសេរជាកំណត់ហេតុមានន័យថាយើងមានសិភៅមួយជារបស់យើងណាឧទាហរណ៍ថាដូចជាសិភៅនេះចឹងរបស់ខ្ញុំអាចមានវិធីសាស្ត្រសរសេរណានៅក្នុងសិភៅដែលជាសិភៅកំណត់ហេតុរបស់យើងណាដូចខ្ញុំមានសរសេររៀបរាប់នៅក្នុងនេះអញ្ចឹងណាអ្នកទាំងអស់គ្នាអាចមើលឃើញខ្លះ ចាអញ្ចឹងយើងអាចមានជាសិភៅកំណត់ហេតុរបស់យើងដើម្បីសរសេរអ្នកខ្លះខ្ញុំធ្លាប់មើលវីដេអូ YouTube ខ្លះនៅពេលដែលគាត់សរសេរពីកំហឹងគាត់សរសេរពីអ្នកដែលគាត់ស្អប់គាត់ប្រើសិភៅដែលអាក្រក់មើលមែនតើអត់ប្រើសិភៅស្អាតដូចខ្ញុំធ្វើអញ្ចឹងណាគាត់ប្រើសិភៅដែល អាក្រក់មើលរួចហើយគាត់គូសវាសគាត់ហែកសភៅហ្នឹងក្របសភៅហ្នឹងគឺអត់មានលក្ខណៈស្អាតតែម្ដងគាត់ហែកដុំដុំគឺតំណាងថាគាត់បញ្ចេញកំហឹងទៅលើអ្នកនោះបញ្ចេញកំហឹងទៅលើហេតុការណ៍នោះជាដើមណាអញ្ចឹងអ្នកនរគ្នាអាចប្រើប្រាស់វិធីការក្នុងការសរសេរកំណត់ហេតុនេះដោយសរសេររៀបរាប់ឲ្យអស់សរសេររៀបរាប់ជួនកាលវាវាចេញមកវាអត់មានលំដាប់លំដោយទេកុំខ្វល់រឿងលំដាប់លំដោយ សំខាន់បំផុត ខួរក្បាលយើងគិតដល់អីទៅសេវាចេញមកខួរក្បាលយើងគិតឃើញអីទៅសេវាចេញមកចិត្តរបស់យើងនឹកដល់អ្នកណាទៅសេវាចេញមកអញ្ចឹងយើងទៅសេចេញនៅមនុស្សដែលធ្លាប់ធ្វើឲ្យយើងខឹងពាក្យសម្ដីដែលមានអត្តពលអាក្រក់លើយើងហេតុការណ៍ដែលមានអត្តពលអាក្រក់លើយើងទៅសេវាចេញឲ្យអស់ហើយរៀបរាប់វាឲ្យក្បោះក្បាយថាអត្តពលរបស់វាមកលើចិត្តយើងនឹងយ៉ាងម៉េចហើយនៅពេលដែលយើងខឹងណាចិត្តយើងនឹងអារម្មណ៍របស់យើងនឹងចេញមកយ៉ាងម៉េចទៅសេរៀបរាប់ឲ្យអស់ ចានៅក្នុងវិធីសរសេរកំណត់ហេតុនេះក៏មានវិធីមួយដែលជួយយើងបានច្រើនណាស់ដែលយើងយើងយើងប្រើ big fur ឬក៏ខ្មៅដៃពណ៌ណាដែលមានពណ៌ខុសៗគ្នាដើម្បីធ្វើជាកំណត់សម្គាល់ឧទាហរណ៍ពេលដែលយើងទៅសេរួចហើយយើងអាចប្រើខ្មៅដៃពណ៌ឬក៏ fur ពណ៌ក្រហមដើម្បីឆូតចោលឆូតចោលនៅលើហេតុការឬក៏លើពាក្យសម្ដីឬក៏លើមនុស្សដែលបំផ្លាញយើងដែលធ្វើយើងខឹងមានន័យថាយើងបានឆូតចោលចេញពីជីវិតយើងហ្នឹងពណ៌ក្រហមអញ្ចឹងណា ហើយប្រើពណ៌ខៀវឬក៏ពណ៌អឺតាមពិតហេតុអីបានខ្ញុំប្រើពាក្យក្រហមខៀវដោយសារតែនៅក្នុងផ្លូវចិត្តរបស់មនុស្សពណ៌ក្រហមគឺតំណាងឲ្យធម្មពលក្តៅហើយពណ៌ខៀវស្វាយគេហៅពណ៌ indigo indigo ហ្នឹងគឺជាពណ៌ខៀវបែកស្វាយគឺជាពណ៌នៃធម្មពលត្រជាក់ចាអញ្ចឹងយើងអាចប្រើប្រាស់ពីរពណ៌ហ្នឹងណាជាពណ៌ក្រហមសម្រាប់ឆូតចោលនៅអ្វីដែលជាធម្មពល ការបង្កនៅធម្មពលក្តៅបង្កនៅទុកលំបាកដល់យើងព្រោះហើយយើងប្រើនៅអឺប៊ិចហ្វឺតឬមួយក៏ខ្មៅដៃពណ៌ពណ៌ខៀវបែកស្វាយហ្នឹងដើម្បីតំណាងថាយើងគូស highlight នៅលើហេតុការដែលនាំឲ្យយើងសុបាយចិត្តយើងគូស highlight នៅលើពាក្យសម្ដីដែលយើងចូលចិត្តយើងគូស highlight នៅលើមនុស្សដែលនាំនៅសុខឲ្យយើងដែលថែទាំយើងដែលស្រឡាញ់យើងជាដើមណាប៉ុន្តែរើសពណ៌តាមដែលអ្នកនរគ្នាចូលចិត្តអ្នកខ្លះគាត់យល់ថា ដើម្បីឆោតគេចោលពីជីវិតយើងតើពណ៌ខ្មៅអូខេអញ្ចឹងឆោតពណ៌ខ្មៅចោលហើយអ្នកខ្លះក៏ចូលចិត្តពណ៌ក្រហមដូចម៉ាលីនអញ្ចឹងបានក្រហមមិនអស់ចិត្តតែអញ្ចឹងម៉ាលីនទុកពណ៌ក្រហម គឺជាពណ៌ដែលថែទាំគឺជាពណ៌ដែលថ្នាក់ថ្នមចិត្តម៉ាលីនជាដើមណាអញ្ចឹងអ្នកនរគ្នាជ្រើសរើសពណ៌តាមអ្នកនរគ្នាចូលចិត្តដើម្បីឲ្យយើងស្ងប់ចិត្តនៅពេលដែលយើងប្រើពណ៌ផ្សេងផ្សេងនៅលើកំណត់ហេតុរបស់យើងអាណាយើងឆោតចោលដូចយើងបោះចោលចឹងណាដែលយើងចង់ទុកយើងប្រើពណ៌ដែលយើងចង់ទុកណាគឺជួយបានច្រើន នៅក្នុងការសរសេរនេះដែរអ្នកខ្លះគាត់លើកឡើងថាគាត់ចូលចិត្តសរសេរជាសម្បត្តិសរសេរជាសម្បត្តិឲ្យដុតចោលអ្នកខ្លះគាត់សរសេរជាសិភៅហើយគាត់បោះពុំគាត់បោះពុំចេញដើម្បីជារបៀបក្នុងការព្យាបាលខ្លួនគាត់ដែរអ្នកទាំងអស់នេះប្រហែលជាធ្លាប់អានសិភៅជីពោលឿងជីពោលឿងគឺសរសេរដោយបងស្រីម្នាក់គាត់ឈ្មោះគុនធា បងស្រីគុនធាគឺជា ស្ត្រីដែលមានជីវិតសោកសៅជាស្ត្រីដែលមានជីវិតពោពេញទៅដោយ ទុក្ខសោកហេតុការណ៍ដែលកើតនៅក្នុងជីវិតរបស់គាត់គឺជាហេតុការណ៍ដែលបង្កទុក្ខជាប្រចាំឲ្យគាត់ហើយគាត់រស់អត់មានសេចក្តីសុខទេអញ្ចឹងនៅពេលដែលគាត់រកឃើញវិធីសាស្ត្រមួយហ្នឹងគឺគាត់សរសេរជាសិភៅហ្នឹងហើយគាត់បោះពុំចេញណាគាត់សរសេរពីប្រវត្តិនៃការឈឺចាប់របស់គាត់ ប្រវត្តិនៃកំហឹងគ្រប់យ៉ាងដែលបង្កជាទុក្ខឲ្យគាត់នៅក្នុងខ្លួនគាត់ហ្នឹងពេលគាត់បោះពុំសិភៅជីពោលឿងហ្នឹងហើយ គឺគាត់មានអារម្មណ៍ធូរស្រាលមែនតើណាអញ្ចឹងសម្រាប់ទៅលើអ្នកទាំងអស់គ្នាតើជំរឹះរបស់អ្នកទាំងអស់គ្នាមួយណាសរសេរគ្រាន់តែជាកំណត់ហេតុទុកខ្លួនឯងសរសេរជារបៀបការសរសេរសម្បត្តិទៅកាន់អ្នកណាម្នាក់ ចង់ផ្ញើទៅឲ្យអ្នកនឹងក៏ផ្ញើទៅប៉ុន្តែខ្ញុំគិតថាការផ្ញើទៅឲ្យអ្នកនឹងអត់ប្រយោជន៍ទេព្រោះមនុស្សដែលធ្វើយើងខឹងគឺគឺនៅតែជាមនុស្សដែលធ្វើយើងខឹងចឹងអញ្ចឹងយើងអាចសរសេរជាសម្បត្តិហើយយើងដុតចោលឬមួយក៏យើងអាចសរសេររួចហើយយើងបោះពុំនេះគឺជាវិធីសាស្ត្រទី1ដែលប្រើប្រាស់ការសរសេរដើម្បីព្យាបាលខ្លួនឯងដើម្បីឲ្យដឹងថាដំបៅនៅក្នុងចិត្តខ្លួនឯងដំបៅដែលវាក្រៀមតែមុខហើយមិនជាសោះនឹងជាដំបៅអី ក្នុងការដែលយើងសរសេរនេះហើយវាដូចជាយើងព្យាបាលដំបៅបែបរូបសាស្ត្រអញ្ចឹងមានន័យថាបើវាក្រៀមតែមុខលើប៉ុន្តែវាមិនជាអញ្ចឹងយើងត្រូវធ្វើអីយើងត្រូវញ៉ាំថ្នាំផ្សះយើងត្រូវបើកមុខដំបៅនោះវិញដើម្បីលាបថ្នាំបើកមុខដំបៅនោះដើម្បីចម្បាច់ខ្ទុះចេញឲ្យអស់ដើម្បីកុំឲ្យវាខ្ទុះនៅខាងក្នុង តែក្រៀមតែស្រទាប់លើអញ្ចឹងទៀតណាអញ្ចឹងវិធីសាស្ត្រសរសេរនេះគឺវាឲ្យយើងជួយយើងឲ្យចូលទៅដល់ជ្រៅនៅក្នុងដំបៅដំបៅដែលក្រៀមតែមុខលើនឹងតែខាងក្នុងនោះវាជាអីជា ខ្ទុះជាឈាមជាសាច់ដែលរលួយឬក៏ជាអីរួចហើយយើងយកវាចេញមកអស់នៅ ក្នុងកំណត់ហេតុរបស់យើងឬក៏នៅក្នុងសភៅដែលយើងចង់បោះពុំនឹងពេលនោះហើយគឺយើងព្យាបាលដូចយើងកំពុងតែដាក់ថ្នាំអញ្ចឹងដូចយើងកំពុងតែបើកមុខរបួសនោះដើម្បីដាក់ថ្នាំវាវិញអញ្ចឹងយើងព្យាបាលដំបៅដែលមានជំរឿនៅក្នុងចិត្តរបស់យើងដែលបង្កជាកំហឹងជាប្រចាំដល់យើងនេះលែងមានណាអាចចូលទៅចិត្តកុងតាក់នឹងទៀតហើយព្រោះកុងតាក់នោះលាយបាត់ហើយណាចាំបាននេះខ្ញុំនិយាយពីដើមវីដេអូរបស់ខ្ញុំថាដូចគេចុចកុងតាក់ឲ្យខឹងអញ្ចឹងណា ចាអញ្ចឹងយើងចូលវិធីសាស្ត្របន្ទាប់ទៀតដែលយើងនឹងព្យាបាលទៅលើចំណុចដែលថាកំហឹងរបស់យើងដោយសារតែយើងឲ្យអំណាចទៅអ្នកផ្សេងឲ្យអំណាចទៅអ្នកផ្សេងក្នុងការធ្វើឲ្យយើងខឹងឬក៏ធ្វើឲ្យយើងជាតែអញ្ចឹងយើងនឹងរៀនធ្វើយ៉ាងណាដើម្បីដកអំណាចពីអ្នកនោះមកវិញ ឲ្យអំណាចនោះជារបស់យើងអ្នកនរគ្នាប្រហែលជាសម្គាល់ឃើញថាអ្នកដែលធ្វើឲ្យយើងខឹងមនុស្សដែលធ្វើឲ្យយើងខឹងគឺជាមនុស្សដដែលដដែលអត់ដែលមានមនុស្សថ្មីទេមនុស្សដែលធ្វើឲ្យយើងខឹងនឹងតែអ្នកដដែលដដែលហ្នឹងហើយជួនកាលបើមានមនុស្សថ្មីគឺជាមនុស្សថ្មីដែលមានអតចរិតប្រហាក់ប្រហែលទៅអ្នកដែលធ្លាប់ធ្វើឲ្យយើងខឹងហ្នឹងឬក៏មានទង្វើដូចដែលអ្វីដែលអ្នកនោះធ្វើឲ្យយើងខឹងហ្នឹងឬក៏មានពាក្យសម្ដីដែលដូចដែលអ្នកនោះធ្វើឲ្យយើងខឹងឬមួយកថាត់នៅក្នុងហេតុការណ៍ណាមួយដែលធ្វើឲ្យយើងខឹងហ្នឹងឯងបើសិនជាយើងមានរបួសកន្លែងហ្នឹងយើងនៅតែនៅអីគេ គេវាយលើហ្នឹងយើងនៅតែនៅឲ្យគេចាក់លើហ្នឹងណាយើងនៅតែឲ្យគេដុសខាត់នៅលើកន្លែងរបួសហ្នឹងអញ្ចឹងរបួសហ្នឹងវាអត់ជា វាអត់មានឱកាសជាវាអត់មានឱកាសព្យាបាលទេការដកខ្លួនឆ្ងាយពីអ្នកដែលបង្ករបួសដល់យើងរបួសផ្លូវចិត្តកំហឹងហ្នឹងណាបង្កកំហឹងដល់យើងហ្នឹងវាជាការផ្ដល់ឱកាសឲ្យខ្លួនឯងក្នុងការមានឱកាសក្នុងការថែទាំរបួសហ្នឹងណាប៉ុន្តែវាមិនមែនជាដំណោះស្រាយពិតប្រាកដទេដំណោះស្រាយពិតប្រាកដគឺត្រូវយកអំណាចពីអ្នកនោះមកឲ្យខ្លួនឯងវិញ គឺមានន័យថាដកអំណាចគេមិនឲ្យគេមានទំពុនលើយើងប៉ុន្តែមិនដកការរាប់អានទេមិនបានកាត់សាច់មិនបានកាត់ឈាមទេអ្នកដែលបង្កកំហឹងដល់យើងនោះនៅតែ ជាបងនៅតែ ជាប្អូននៅតែជាកូននៅតែជាចៅនៅតែជាឪពុកនៅតែជាម្ដាយនៅតែជាអ៊ំនៅតែជាពូនៅតែជាមីងនៅតែជាមិត្តភ័ក្តិនៅតែជាអ្នកធ្វើការជាមួយនៅតែជាអ្នកដែលយើងស្គាល់ដដែលមិនបានកាត់ ផ្ដាច់នៅការរាប់អានមិនបានកាត់ផ្ដាច់នៅសាច់ឈាមនោះទេប៉ុន្តែគ្រាន់តែដកអំណាចអំណាចនៃអត្តពលដែលគេអាចធ្វើឲ្យយើងខឹងអត្តពលដែលគេអាចជះនៅលើចិត្តរបស់យើងបានដកអំណាចនោះយកមកឲ្យយើងវិញអូខេអត់ងាយស្រួលទេអ្នកនរនេះត្រូវរៀនធ្វើម្ដងបន្តិចម្ដងបន្តិចការដកអំណាចពីគេយកមកឲ្យខ្លួនឯងវិញគឺវាស្មើទៅនឹងការបង្កើតភាពជឿជាក់លើខ្លួនឯង វាស្មើទៅនឹងបង្កើនលទ្ធភាព ធ្វើជាកញ្ចក់ឆ្លុះខ្លួនឯងត្រឡប់ទៅមើលវីដេអូរបស់ខ្ញុំវិញតែធ្វើយ៉ាងណាដើម្បីធ្វើជាកញ្ចក់ឆ្លុះខ្លួនឯងបាននឹងជួយក្នុងការអឺជួយខ្លួនឯងក្នុងការដកអំណាចពីអ្នកផ្សេងកុំឲ្យគេចេះអត្តពលឲ្យយើងខឹងបានណាអញ្ចឹងយើងត្រូវមានលទ្ធភាពផ្ដល់ភាពជឿជាក់ឲ្យខ្លួនឯងផ្ដល់លទ្ធភាពឲ្យខ្លួនឯងជាអ្នកវិភាគលើខ្លួនឯង អូខេពេលដែលយើងខឹងមនុស្សដតីភាកច្រើនគឺដោយសារតែគេវិភាគយើងដោយសារតែគេនឹងជំនុំជម្រះតិទៀនរឿងយើង វាធ្វើឲ្យខុសពីអ្វីដែលជាយើងចង់បាននេះជាដើមណាឬក៏គេធ្វើទង្វើអីមួយវាមិនដូចចិត្តយើងគេគេធ្វើតាមរបៀបរបស់គេយើងនេះចង់ឲ្យគេធ្វើតាមរបៀបរបស់យើងអីជាដើមណាអញ្ចឹងយើងត្រូវរៀន យកអំណាចនោះឲ្យខ្លួនឯងវិញកុំឲ្យអំណាចនោះនៅលើគេឲ្យគេធ្វើឲ្យចិត្តយើងប្រែប្រួលផ្កាប់ផ្ងាផ្កាប់ផ្ងាស្រែកតែចិត្តនេះយើងអាចនិយាយពាក្យងាយថាធ្វើជាកញ្ចក់ឆ្លុះខ្លួនឯងមានន័យថាធ្វើជាភ្នែកមើលខ្លួនឯងធ្វើជាត្រចៀកស្ដាប់ខ្លួនឯងធ្វើជាមាត់ដើម្បីប្រាប់ខ្លួនឯងណា កុំឲ្យតិចសឬសូតែគេថាខ្លួនឯងមិនក៏ខឹងឆាវទៅតាមគេអញ្ចឹងណាទុកឲ្យតិចខ្លួនឯងជាអ្នកស្ដាប់ខ្លួនឯងស្ដាប់មាត់របស់ខ្លួនឯងមាត់របស់ខ្លួនឯងជាអ្នកប្រាប់ខ្លួនឯងជាអ្នកសរសើរខ្លួនឯងណានិយាយឲ្យងាយស្រួលគឺអញ្ចឹងផ្ដល់ power ទាំងអស់ផ្ដល់អំណាចទាំងអស់មកឲ្យខ្លួនឯងដោយផ្ដោតរកចម្លើយក្នុងខ្លួនយើងណា ណាយើងកុំរកចម្លើយចេញពីអ្នកនោះតែនៅតែទៅរកចម្លើយចេញពីអ្នកនោះគេនឹងប្រាប់ថាមកពីគេល្អជាងយើងយើងនៅវាអន់មិនដែលណាអញ្ចឹងយើងកុំខ្វល់នឹងអ្វីដែលជាគាត់តទៅទៀតអូខេគាត់នៅតែជាគាត់យើងនៅតែជាយើងធ្វើម៉េចឲ្យអំណាចនេះមកប្រាប់ខ្លួនឯងថាគាត់មានសិទ្ធធ្វើជាគាត់ ហើយយើងខ្លួនឯងក៏មានសិទ្ធធ្វើជាយើងខ្លួនឯងកុំឲ្យសិទ្ធដែលគាត់មានសិទ្ធធ្វើជាគាត់មកជះអត្តពលលើយើងបានហើយក៏កុំបាច់ទៅខ្វល់ថាចង់ជះអត្តពលលើគេដែរកាន់តែចង់ឲ្យគេធ្វើដូចចិត្តយើងយើងកាន់តែខឹងព្រោះគេធ្វើមិនដូចចិត្តយើងអូខេជាងយើងកុំខ្វល់កុំឲ្យគេមានអំណាចមកធ្វើជាអ្នកសម្រេចថាចិត្តយើងសុបាយប៉ុណ្ណាចិត្តយើងខឹងប៉ុណ្ណាចិត្តយើងទុកប៉ុណ្ណាទុកឲ្យចិត្តយើងជាអ្នកសម្រេចថាខ្លួនឯងឲ្យខ្លួនឯងសុខប៉ុណ្ណាឲ្យខ្លួនឯងទុកប៉ុណ្ណា ការយកអំណាចពីគេមកឲ្យខ្លួនឯងមួយទៀតគឺឈប់រំពឹងអ្វីទាំងអស់ពីគេឈប់រំពឹងរងចាំការកោតសរសើរពីគេឈប់រំពឹងការលើកទឹកចិត្តពីអ្នកដែលមិនដែលលើក ទឹកចិត្តយើងឈប់រំពឹងការសរសើរពីអ្នកដែលមិនដែលសរសើរយើងបើយើងនៅតែរំពឹងតទៅទៀតមានន័យថាយើងឲ្យអំណាចទៅគេ ក្នុងការ ផ្ដល់ឲ្យអ្វីដែលយើងចង់បានអូខេយើងប្រើមាត់របស់យើងសរសើរខ្លួនឯងប្រើត្រចៀករបស់យើងស្ដាប់នៅពាក្យសរសើររបស់យើងខ្លួនឯងប្រើភ្នែករបស់យើងដើម្បីមើលឃើញចំណុចល្អរបស់យើងខ្លួនឯងកុំរំពឹងអ្វីទាំងអស់ពីអ្នកដែលមិនដែលផ្ដល់ឲ្យយើងណាបើគេគ្មានលទ្ធភាពមើលឃើញយើងល្អយើងនៅតែ រំពឹងឲ្យគេមើលឃើញយើងល្អតទៅទៀតវាអត់ន័យទេ វាយើងនៅតែអត់បានអញ្ចឹងព្រោះអ្នកដែលមើលមិនឃើញយើងល្អទោះជាយើង ធ្វើអ្វីក៏គេនៅតែមិនអាចមើលឃើញយើងល្អបានដែរអ្នកដែលមិនអាចសរសើរយើងទោះយើងធ្វើអ្វីក៏គេមិនអាចសរសើរយើងបានដែរអ្នកដែលមិនដែលគ្រប់គ្រងយើងទោះយើងធ្វើអ្វីក៏គេអត់អាចគ្រប់គ្រងយើងបានដែរអាចគេខ្វះភាពជឿជាក់លើយើង អូខេអញ្ចឹងយើងកុំចង់បាន ពីគេទៀតកុំចង់បានការគ្រប់គ្រងនោះពីគេទៀតបង្កើននៅភាពជឿជាក់ឲ្យខ្លួនឯងស្រឡាញ់ខ្លួនឯងឲ្យអំណាចមកលើខ្លួនឯងក្នុងការផ្ដល់អ្វីអ្វីទាំងអស់ឲ្យខ្លួនឯងកុំរងចាំពីគេទៀតបើយើងរងចាំពីគេទៀតយើងនៅតែខឹងយើងនៅតែក្រេវយើងនៅតែក្រោតយើងនៅតែ មាន កំហឹងដែលថា គេហេតុអីក៏មើលមិនឃើញយើងល្អគេហេតុអីក៏នៅតែមិនគ្រប់គ្រងយើងណាកុំរងចាំតទៅទៀតកុំរងចាំការគ្រប់គ្រង ពីមនុស្សដែលអត់មានលទ្ធភាពគ្រប់គ្រងយើងស្រឡាញ់គាត់ចោះគោរពគាត់ចោះគាត់គឺជាម្ដាយរបស់យើងយើងត្រូវតែគោរពយើងត្រូវតែស្រឡាញ់យើងត្រូវតែថែទាំគាត់ យើងត្រូវតែតបស្នងនៅអ្វីទៅបកទៅគាត់វិញតាមដែលយើងអាចធ្វើបានប៉ុន្តែធ្វើយ៉ាងម៉េចកុំឲ្យគាត់នៅតែមានអត្តពលនៅលើចិត្តរបស់យើងតទៅទៀតជារឿងពិបាកប៉ុន្តែតែអ្នកទាំងគ្នារៀនធ្វើម្ដងបន្តិចម្ដងបន្តិចអ្នកទាំងគ្នានឹងរៀនធ្វើបានអ្វីដែលអ្នកទាំងគ្នាត្រូវចងចាំគឺថា ភាពរឹងមាំនៃដួងចិត្តរបស់យើងនៃដួងវិញ្ញាណរបស់យើងហ្នឹងនៃបញ្ញាញាណរបស់យើងហ្នឹងនឹងនាំយើង ទៅកាន់ភាពជោគជ័យនិងសុភមង្គលស្គាល់ភាពសុខស្ងប់ កាលណាយើងបន្តឲ្យកំហឹងញោមញីដួងចិត្តរបស់យើងវាធ្វើឲ្យចិត្តរបស់យើងទន់ខ្សោយវាធ្វើចិត្តរបស់យើងអត់មានកម្លាំងនៅយើងធ្លាក់ទៅក្នុងភ្លើងកំហឹងភ្លើង ចំនួនជាប្រចាំមិនអាចស្គាល់ក្តីសុខទេណាចាមានសំណួរមួយដែល ប្រិយមិត្តតែងសួរខ្ញុំមិត្តភ័ក្តិតែងសួរខ្ញុំថាហែងនិយាយថាឲ្យកាត់វាចេះតែស្រួលហើយហើយចប់បើវាប្តីជាប្រពន្ធគិតមិនណាស់លែងក៏លែងដាច់ណានៅជាមួយក៏នៅមិនកើតចឹងគិតមិនបើនៅនៅតែខឹងបើលែងទៅចិត្តវាដាច់មិនចាញ់ណាអញ្ចឹងហើយបានជាត្រូវពន្លត់កំហឹងពន្លត់កំហឹងសិនទៅយើងដឹងខ្លួនយើង ថា ចង់លែងឬក៏ចង់នៅជុំគ្នាបើសិនជាកំហឹងវានៅតែមានមានន័យថាពេលខឹងទាលែង ពេលធូរបន្តិចទៅ នៅជុំគ្នាដដែលអូខេអញ្ចឹងបើជាប្តីជាប្រពន្ធវាគឺជារឿងពិបាកថាតើជីវិតគូវាយ៉ាងគឺដោយសារតែយើងរកផ្លូវកណ្ដាលមួយ ជាផ្លូវដែលយើងអាចដើររួមគ្នាបាន មានន័យថាម្នាក់ងាកស្ដាំបន្តិចទៅហើយម្នាក់ទៀតងាកមកឆ្វេងបន្តិចទៅចូលផ្លូវនឹងរួមគ្នាអាចដើរផ្លូវនឹងជាមួយគ្នាបាន អញ្ចឹងនៅពេលដែលយើងដើរផ្លូវរួមគ្នាពោពេញដោយកំហឹងពោពេញដោយទុកសោកនេះតែយើងត្រូវធ្វើយ៉ាងម៉េចចំណុចដែល សំខាន់ត្រូវរៀនពន្លត់ភ្លើងកំហឹងនេះឯងនៅពេលដែលយើងពន្លត់ភ្លើងកំហឹងហើយយើងនឹងមានបញ្ញាញាណដើម្បីពិចារណាថាយើងនៅជាមួយគ្នាតទៅទៀតឬក៏យើងបែកគ្នាឬមួយក៏នៅពេលដែលយើងពន្លត់ភ្លើងកំហឹងបានហើយយើងនឹងមានបញ្ញាញាណ ក្នុងការស្វែងយល់ថាហេតុអីបានជាជីវិតគូខ្ញុំវាគ្មានសុភមង្គលប៉ុន្តែបើសិនជាយើងនៅតែឲ្យខ្លួនឯងឆាបឆេះដោយសារតែភ្លើងកំហឹងយើងអត់អាច មានលទ្ធភាពគិតអត់អាចមានលទ្ធភាពសម្រេចចិត្តអីមួយទេណាពេលខឹងចឹងទៅស្រែកថាអញលែងអញលែងនៅជាមួយណាលែងឲ្យដាច់ណាចែកឲ្យអស់អីអីចឹងទៅស្រាប់តែដល់ពេលធូរខឹងបន្តិច ដេកក្រែតែមួយជាមួយគ្នាតដែលអូខេយូរយូរទៅគេសាំយូរយូរទៅគេសាំយើងស្រែកថាលែងគេលែងខ្វល់ហ្មងណាអូវាស្រែកអីស្រែកទៅវាបានតែពេលវាខឹងចឹងឯងពេលវាបាត់ខឹងទៅលែងអីឯងគេលែងខ្វល់យូរយូរទៅខឹងគេទៀតថាខ្លួនឯងនេះស្ទើរតែផ្ទុះចង់ចង់ចង់ស្លាប់ទៅហើយគេអត់មានខ្វល់គេនិយាយទៅគេគេធ្វើមិនដឹងដដែលព្រោះវាដដែលដដែលណាអូខេអញ្ចឹងរៀនពន្លត់ភ្លើងកំហឹងខ្លួនឯងនេះគឺវាជួយឲ្យយើងមានការសម្រេចចិត្តមួយមានសតិបញ្ញារបស់យើង លទ្ធភាពរបស់យើងក្នុងការគិតពិចារណាថាមូលហេតុអីបានជាជីវិតគូរបស់យើងជួបតែទុក្ខណាហើយដំណោះស្រាយរបស់វាចេញតាមផ្លូវណា ដំណោះស្រាយគឺយើងជាអ្នករកអត់អាចសួរសួរគេ ថាអញគួរតលែងឬមួយគេគួរតនៅមួយគ្នាទៀតគ្មានអ្នកណាឆ្លើយជាមួយយើងបានប្រសើរជាងយើងខ្លួនឯងឆ្លើយមួយខ្លួនឯងទេ វិធីសាស្ត្រទី3គឺភ្ជាប់ជាមួយនឹងការដកអំណាចចូលពីគេមកឲ្យខ្លួនឯងវិញនេះដែរគឺវិធីសាស្ត្រក្នុងការសាងគុណតម្លៃឲ្យខ្លួនឯងអ្នកនរគ្នាអាចចូលមើលវីដេអូមុនមុនរបស់ខ្ញុំបានណាវីដេអូពីមុនដែលខ្ញុំបាន លើកឡើងពី ធ្វើជាកញ្ចក់ឆ្លុះខ្លួនឯងការកាត់បន្ថយការបន្ទោសខ្លួនឯងអស់ហ្នឹងគឺជួយអ្នកនរគ្នាក្នុងការរៀនពន្លត់ភ្លើងកំហឹងរបស់ខ្លួនឯងនេះផងដែរណា អញ្ចឹងយើងថាសាងគុណតម្លៃឲ្យខ្លួនឯងតាមរបៀបណាគឺប្រហាក់ប្រហែលគ្នាទៅនឹងការដកអំណាចពីអ្នកផ្សេងឲ្យមកខ្លួនឯងវិញមានន័យថាយើងកុំឲ្យគេមានឥទ្ធិពលលើយើងបានកុំឲ្យគេនឹងធ្វើជាកញ្ចក់ឆ្លោះយើងបានយើងនេះជាអ្នកណាតម្លៃរបស់យើងជាអ្វីគឺមានន័យថាកំណត់និយមន័យកំណត់និយមន័យនៃគុណតម្លៃរបស់យើងនោះជាអ្វីឧទាហរណ៍ថាយើងជាមនុស្សស្រីតើគុណតម្លៃជាមនុស្សស្រីរបស់យើងនៅកន្លែងណាគុណតម្លៃទី1គឺយើងជាមនុស្ស មនុស្សប្រុសក៏ជាមនុស្សមនុស្សស្រីក៏ជាមនុស្សចាគុណតម្លៃទី2អីគេ គឺយើងមាន រាងកាយខុសពីមនុស្សប្រុសរាងកាយរបស់យើងមានដើមទ្រូង មានតាគៀណាមានលទ្ធភាពក្នុងការពពោះមនុស្សប្រុសគឺរាងកាយរបស់គេមានសាច់ដុំមានភាពមាំមួនមានកម្លាំងតែគេអាចពពោះអូខេជាគុណតម្លៃរបស់គេជាគុណតម្លៃនៃរាងកាយមនុស្សប្រុសគុណតម្លៃរាងកាយមនុស្សស្រីគឺជាគុណតម្លៃនៃរាងកាយមនុស្សស្រីអូខេគុណតម្លៃរបស់យើងស្អីគេជាស្ត្រីមេផ្ទះ ជាគុណតម្លៃនៃស្ត្រីដែលនៅថែទាំផ្ទះសម្បែងដើម្បីបង្កើតជាបរិយាកាសដ៏ល្អមួយសម្រាប់ឲ្យមនុស្សប្រុសជាបរោះនឹងចេញទៅខាងក្រៅរកស៊ីធ្វើការយើងជាមនុស្សស្រីមេផ្ទះនៅថែទាំផ្ទះសម្បែងរៀនមានមហូបមានការរៀបចំទុកដាក់ផ្ទះថែទាំកូនមើលកូនឲ្យរៀនមើលកូនឲ្យអីទាំងអស់ហ្នឹងដើម្បីមនុស្សប្រុសហ្នឹងមិនបាច់ខ្វល់មិនបាច់ខ្វល់ថានៅក្នុងផ្ទះត្រូវរស់មិនអូខេ ឬក៏គុណតម្លៃជាមនុស្សស្រីធ្វើការក្រៅផ្ទះមានន័យថាយើងគឺជាមនុស្សស្រីដែលចេញទៅធ្វើការខាងក្រៅមានប្រាក់ចំណូលយកប្រាក់ចំណូលនោះមកជួយគ្រប់គ្រងនៅក្នុងគ្រួសារអញ្ចឹងគ្រាន់តែចង់បញ្ជាក់ថាគុណតម្លៃរបស់យើងជាអ្នកណា ដែលយើងសួរខ្លួនឯងថាខ្ញុំជាអ្នកណាយើងកសាងនៅកំណត់នៅ គុណតម្លៃកំណត់ នៅនិយមន័យនៃយើងជាអ្នកណានោះ នៅក្នុងសតិបញ្ញារបស់យើងឲ្យមាត់ពេលនោះ អ្នកផ្សេងឡើងអាចមានឥទ្ធិពលលើយើងបានទៀតហើយ ណាអ្នកផ្សេងលែងអាច deal យើងបានទៀតទេព្រោះយើងដឹងថាគុណតម្លៃរបស់យើងនៅកន្លែងណាវិធីសាស្ត្រទី4ណាគឺវិធីសាស្ត្រធ្វើសមាធិយើងអាចរៀនធ្វើសមាធិរៀនធ្វើសមាធិដើម្បីឲ្យដឹងថាខ្លួនឯងខឹងរឿងអីដើម្បីឲ្យដឹងថាខ្លួនឯងខឹងអ្នកណាគេដើម្បីឲ្យដឹងថាពេលដែលខឹងនឹងភ្លើងនឹងវាឆេះខ្លាំងប៉ុណ្ណាដើម្បីឲ្យដឹងថាពេលដែលខឹងនឹងទុកសោករបស់យើងនឹងវាធ្ងន់ប៉ុណ្ណាអូខេហើយពេលយើងសមាធិដឹងហើយ នៅក្នុងសមាធិរបស់យើងយើងត្រូវរៀនបញ្ចេញប្រាប់ខ្លួនឯងថាខ្ញុំប្រឡែងចោលប្រាប់ខ្លួនឯងថាខ្ញុំមិនប្រឹងតោងទៅនឹងទុកតោងទៅនឹង កំហឹងនោះទៀតទេខ្ញុំប្រឡែងឲ្យអស់ឲ្យវាចេញទៅក្រៅខ្លួនខ្ញុំអូខេរៀនធ្វើសមាធិបែបនេះគឺអាចជួយយើងបានច្រើនជួយឲ្យខួរក្បាលរបស់យើងសតិបញ្ញារបស់យើងនឹងដឹងដឹងថាខ្លួនឯងកំពុងនៅកន្លែងណា អ្នកទាំងគ្នាអាចទៅរៀនសមាធិពីព្រះសង្ឃទៅរៀនសមាធិពីឬក៏មាន apps ផ្សេងផ្សេងណាមាន application ដែលគេជា application application សម្រាប់ធ្វើសមាធិបើចឹងតអ្នកនរគ្នាចាប់អារម្មណ៍អាច search រកខ្លួនឯងបន្ថែមទៀតទៅអញ្ចឹង ទាំង4វិធីនេះគឺជាវិធីសាស្ត្រដែលយើងអាចធ្វើខ្លួនឯងបានប៉ុន្តែយើងក៏មានវិធីសាស្ត្រផ្សេងទៀតដែលយើងត្រូវការជំនួយពីអ្នកផ្សេងព្រោះអីពេលខ្លះយើងយើងចង់រៀនយើងចង់ធ្វើខ្លួនឯងយើងចង់រៀបចំជីវិតខ្លួនឯងប្រសើរឡើងប៉ុន្តែដោយសារតែចិត្តយើងវារបួសពេកចិត្តយើងវាលំបាកពេក ទុករបស់យើងនឹងវាคล้ายទៅជាគេហៅថាស្វែនៃទុកយើងរស់នៅក្នុងនៅក្នុងកំណត់ទុកយូរទៅវាលងលងនៅក្នុងកំណត់ទុកលងនៅក្នុង កំហឹងយើងធ្វើខ្លួនឯងអត់ចាញ់ទេអញ្ចឹងដើម្បីដោះស្រាយពេលខ្លះយើងត្រូវការជំនួយពីខាងក្រៅជំនួយខាងក្រៅនោះជាអ្វី គឺអ្នកពិភាក្សាចិត្តសាស្ត្រយើងហៅថាពេទ្យចិត្តសាស្ត្រ psychologist ឬក៏ភាសាបារាំងយើងហៅ psychologue ណាយើងរកពេទ្យចិត្តសាស្ត្រឬក៏អ្នកពិភាក្សាចិត្តសាស្ត្រហ្នឹងដើម្បីជួយយើងអ្នកពិភាក្សាចិត្តសាស្ត្រគេមានវិធីផ្សេងៗរបស់គេណាគេអាចប្រើជា psychanalyst psychanalyst ហ្នឹងបាននិយាយថាគេធ្វើការវិភាគបញ្ហាផ្លូវចិត្តរបស់យើងមកពេលជួបយើងនិយាយយើងអ្នកនិយាយគេអ្នកសួរយើងអ្នកឆ្លើយគេអ្នកសួរយើងឆ្លើយតែរឿងរបស់យើងនឹងជីវិតរបស់យើងរៀបរាប់យូរទៅយើងមានអារម្មណ៍ថាបានធូរស្រាលដោយបានដោយសារតែដឹងថាអូទុករបស់ខ្ញុំនឹងវាកើតតាំងពីពេលណាមក ទុករបស់ខ្ញុំនឹងវានៅក្នុងខួរក្បាលរបស់ខ្ញុំដោយរបៀបណាវានៅក្នុងទ្រូងរបស់ខ្ញុំដោយរបៀបណាជាដើមអញ្ចឹងនឹងគេហៅវិធីសាស្ត្រ psychanalysis វាមានវិធីសាស្ត្រផ្សេងផ្សេងទៀតដែលអ្នកចិត្តសាស្ត្រគេប្រើណាក្រៅពីការស្ដាប់យើងហើយជួយចោតសួរយើងណាគឺគេអាចប្រើវិធីសាស្ត្រដូចជាវិធីសាស្ត្រសំដំ hypnose យ៉ាងវិធីសាស្ត្រសំដំគឺការសំដំយើងឲ្យយើងដឹងថាខ្លួនយើងនឹងមានទុកអីគេ ដោយសារយើងមិនបាច់និយាយទេគឺគេអញ្ចឹងទៅឬក៏អង្គុយអញ្ចឹងទៅគេសម្ដំគេនាំយើងឲ្យទៅដល់បញ្ហានោះរួចហើយគេនាំយើងឲ្យចេញមកវិញឲ្យនៅក្នុងតំបន់សុវត្ថិភាពវិញណាបើន័យថាពេលនាំយើងទៅទៅបញ្ហាជាតំបន់អសុវត្ថិភាពអញ្ចឹងអ្នកដែលសម្ដំយើងហ្នឹងគឺមានលទ្ធភាពនាំយើងឲ្យមកដល់តំបន់សុវត្ថិភាពវិញណាហ្នឹងហើយយើងហៅ hypnose ពេលហ្នឹងគឺយើងដូចគេអញ្ចឹងអត់ដឹងទេអត់ដឹងថាគេគេកំពុងធ្វើអីចំពោះយើងខ្លួនឯងហ្នឹងទៅដល់ណាដូចនៅក្នុងយល់សពអញ្ចឹងណាចា ហើយមានវិធីសាស្ត្រផ្សេងទៀតដែលពេទ្យចិត្តសាស្ត្រប្រើដែរយើងហៅ EMDO ចា EMDO ណាចាជាវិធីសាស្ត្រដែលគេប្រហាក់ប្រហែលទៅនឹងសណ្ដំដែរគឺគេប្រើភ្នែករបស់យើងឲ្យយើងតាមមើលពន្លឺពន្លឺដែលរត់ចុះឡើងពីឆ្វេងទៅស្ដាំពីឆ្វេងទៅស្ដាំអីណាឬមួយក៏តាមដៃរបស់គេជាដើមដើម្បីនាំយើងឲ្យខួរក្បាលរបស់យើងនឹងលែងនៅក្នុងបច្ចុប្បន្នហើយវាទៅ ទៅនៅក្នុងបញ្ហាហ្នឹងអញ្ចឹងពេលគេនាំយើងបែបហ្នឹងគឺយើងនិយាយយើងយើងក៏និយាយដែរជាមួយគេខួរក្បាលរបស់យើងទៅដល់ហេតុការណ៍មួយដែលជាហេតុការណ៍ប៉ះទង្គិចនិយាយទៅនាំយើងឲ្យទៅដល់ហេតុការណ៍ដែលប៉ះទង្គិចផ្លូវចិត្តយើងអញ្ចឹងយើងពេលហើយយើងនិយាយនិយាយហើយគេមានវិធីសាស្ត្រសន្តំមកវិញនាំយើងឲ្យមកដល់តំបន់សวัสดิភាពរបស់យើងវិញដើម្បីកុំឲ្យយើងកុំឲ្យយើងនឹងរស់នៅក្នុង អាអាភាពប៉ះទង្គិចនឹងរហូតណាហើយមានវិធីសាស្ត្រ EFT EFT គឺជា វិធីសាស្ត្រដែលគេធ្វើ tapping គេធ្វើ tapping នៅលើអឺ axe merangjiang របស់យើងភាសាខ្មែរបកថាម៉េចទេ tap នៅលើចំណុចដែលជាដែលជាចំណុចអឺ អឺចំណុចមេរីនជាងមេរ៉ាំជាងរបស់យើងហ្នឹងចំណុចមេរ៉ាំជាងបានជាជាចំណុចដែលដែលនៅលើរាងកាយយើងប៉ុន្តែវា connect ជាមួយនឹងផ្លូវចិត្តរបស់យើងហើយនឹងខួរក្បាលរបស់យើងជាដើមគេ tap នៅលើហ្នឹងដើម្បីរំដោះយើងចេញយើង tap នៅលើនឹងដោយខ្លួនឯងក៏បានដើម្បីរំដោះយើងចេញពីទុកជាច្រើនទាំងនេះសិនអ្នកនរគ្នាអាចស្វែងយល់តទៅទៀតបាន ថានៅពេលដែលអ្នកនរគ្នាត្រូវការជំនួយ ពីខាងក្រៅដើម្បីរៀនគ្រប់គ្រងកំហឹងរបស់ខ្លួនឯងអ្នកអ្នកនរគ្នាត្រូវការជំនួយមួយណាណាអញ្ចឹង អឺនេះគឺជាទីបញ្ចប់នៃវីដេអូនេះហើយសង្ឃឹមថាអ្នកទាំងអស់គ្នាអាចរៀនគ្រប់គ្រងកំហឹងរបស់ខ្លួនឯងបាន ហើយអឺបញ្ចេញភាពខឹងរបស់យើងណាខឹងចោះគ្មានហាមមិនឲ្យខឹងទេប៉ុន្តែខឹងបែបណាដែលគ្មានភ្លើងកំហឹងអូខេខឹងដោយគ្មានភ្លើងកំហឹងនេះគឺជាគោលដៅនៃវីដេអូរបស់ខ្ញុំហ្នឹងហើយអញ្ចឹងអ្នកនរគ្នា ព្យាយាមធ្វើបន្តិចម្ដងបន្តិចម្ដងណាកាលណាយើងគ្រប់គ្រងភ្លើងកំហឹងរបស់ខ្លួនឯងបានសុកគឺបានមកយើងណាអ្នកទាំងអស់គ្នាត្រូវចាំសុកគឺបានមកយើងសុកនឹងអត់បាន ទៅ អ្នកផ្សេងនឹងប្រមាណទេក្តីសុកដែលបានមកពីការពន្លត់ភ្លើងកំហឹងគឺបានមកយើងខ្លួនឯងនេះយើងនឹងស្គាល់ភាពសុកយើងនឹងស្គាល់ភាពសុខដុមរមនាយើងនឹងស្គាល់ភាពស្ងប់នៅក្នុងចិត្តរបស់យើងនៅពេលដែលយើង ចេះពន្លត់ភ្លើងកំហឹងរបស់យើងរស់នៅស្គាល់តែសុកចាអញ្ចឹងជាទីបញ្ចប់ខ្ញុំនៅតែ ជូនពរអ្នកទាំងអស់គ្នាដដែលណាឲ្យអាចស្រឡាញ់ខ្លួនឯងបាន បង្កើនក្តីស្រឡាញ់នៅក្នុងខ្លួនបញ្ចេញក្តីស្រឡាញ់មកក្រៅខ្លួនវិញធ្វើឲ្យពិភពលោកនេះស្រស់ស្អាតពោពេញទៅដោយក្តីស្រឡាញ់ហើយនឹងសេចក្តីសុខគ្មានភ្លើងកំហឹងចាប់ឆេះតទៅ